អាយដាមបណ្ឌិតហ៊ុនម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ អាគារសម្ភព និង អាគារផ្ទះអាគាររោងបាយនៃមណ្ឌលសុខភាពមរតកសម្ដេចតេជោនិងសម្ដេចកតេប្រធានបណ្ឌិតជុំគិរី សាឡា Grand View ជឿជាក់លើទេពកោសលបុត្រធីតារបស់អស់លោកអ្នកចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំត្រពាំងរាំងក៏ដូចជា អ្នកស្រុកជុំកូរីនិងខេត្តកំពតទាំងមូលចំពោះការទទួលបាននៅសមិទ្ធផល អាគារថ្មីថ្មីរួមមាន អាគារសម្ភពមួយខ្នងកម្ពស់2ជាន់និងអាគាររោងបាយមួយខ្នងបន្ថែម លើ សមិទ្ធផល ដែលមានស្រាប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនិងសម្ដេចកតេប្រតិបណ្ឌិតសម្រាប់បម្រើសេវា ការដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណនិងកតញ្ញូតាចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកតេប្រតិបណ្ឌិតដោយជានិច្ចកាលសម្ដេចទាំងទ្វេតែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំពីសុខទុក្ខជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កលក្ខណៈនិងជំរុញឲ្យកាន់តែគៀកខិតជិតមូលដ្ឋាន នៅ សេវាថែទាំសុខភាពនិងពិនិត្យព្យាបាលជំងឺសេវាអប់រំសម្រាប់កូនចៅប្រជាពលរដ្ឋនិងឱកាសការងារជាដើម មលើសពីនេះសម្ដេចតេជោតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានភាពលំបាកនិងគ្រោះថ្នាក់ដោយ មិនមានពេលណា មួយដែលទុកប្រជាពលរដ្ឋចោលនោះឡើយជាក់ស្ដែងក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា សម្ដេចតេជោគឺជាកូនខ្មែរមួយរូបដែលបានលះបង់ចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននៅសមិទ្ធផលសំខាន់ៗជាច្រើនរួមមានការសង្គ្រោះជាតិចេញពីរបបប្រល័យ ពុជសាសការទទួលបាននៅសុខសន្តិភាពពេញលេញទូទាំងប្រទេសការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនិងការឧបត្ថម្ភគាំពៀសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាពិសេសសិទ្ធិរស់រានមានជីវិតដោយក្នុងរយៈកាលកន្លងទៅថ្មីថ្មីនេះកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើការការពារអាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺ Covid-19 សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងក្រមគ្រូពេទ្យនិងបុគ្គ លិករបស់មណ្ឌលសុខភាពមរតកសម្ដេចតេជោនិងសម្ដេចកតេប្រតិបណ្ឌិតប៊ុនរ៉ានីជុំគិរី ដែលបានខិតខំយកចិត្តទុកដាក់រៀបចំដាក់ឲ្យដំណើរការមណ្ឌលសុខភាពមួយនេះដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកជុំគិរីខេត្តកំពតដោយឥតគិតថ្លៃដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំនិងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរមួយវិញទៀតក៏សូមសម្ដែងនៅការអគុណចំពោះក្រមប្រឹក្សា និងគណៈអភិបាល ខេត្តមន្ត្រីសុខាភិបាលអាជ្ញាធរស្រុកឃុំកងកម្លាំងប្រដាប់អាវុធក៏ដូចជា សប្បុរសជន ទាំងអស់ដែលបានផ្ដល់ការគ្រប់គ្រងនិងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការរបស់មណ្ឌលសុខភាពមរតកសម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីជុំគិរីចាប់តាំងពីពេលដាក់ឲ្យដំណើរការពី ឆ្នាំ2017រហូតសម្រាប់ បាននៅសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងពពហេតុបំរើប្រជាពលរដ្ឋដោយពេលបច្ចុប្បន្ននេះសុខភាពគឺជាទ្រព្យដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាពជាពិសេសការទ្រទ្រង់នៅស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិការកាត់បន្ថយភាពក្រីក្រនិងភាពប្រកួតប្រជែងរបស់កម្ពុជាដូច្នេះការគិតគូរយកចិត្តទុកដាក់ខ្ពស់និងការផ្តល់អត្ថភាពដល់វិស័យសុខាភិបាល បាលគឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគតរយៈពេលវែងទៅ ខាងមុខផ្ដើមចេញពីគោលគំនិតទាំងនេះរដ្ឋាភិបាលតែងបានខិតខំជំរុញការ អភិវឌ្ឍមូលដ្ឋាននៃប្រព័ន្ធសុខាភិបាលរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធការបណ្ដុះបណ្ដាលធនធានមនុស្សនិងការបំពាក់ឧបករណ៍បរិខាជាដើម ដែលបំរើឲ្យការផ្ដល់សេវាសុខាភិបាលនៅទូទាំងប្រទេសជា លទ្ធផលកម្ពុជា អាចសម្រេចបាននៅសមិទ្ធផល និងវឌ្ឍនភាពសំខាន់សំខាន់ជាច្រើនដោយក្នុងនេះស្ថានភាពសុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ហើយកម្ពុជាក៏សម្រេចបាន មុនការកំណត់នៅគោលដៅអភិវឌ្ឍសាសវត្សរួចមកហើយដូចជាការកាត់បន្ថយអត្រាមរណកុមារការលើកកម្ពស់សុខភាពមេដាការប្រយុទ្ធប្រឆាំងនឹងមេរោគអេដជំងឺអេដនិងជំងឺគ្រុនចាញ់ជំងឺឆ្លងនានា